ហើយបន្តអំពីព្រះអរិយមេត្រីបានត្រាស់ដឹងហើយនឹងបរិនិព្វានទៅចំពោះផកកម្មនេះត្រូវឆេះទៅដោយផែនដីណាទៀតក្នុងកាលជាទីបំផុតនោះនឹងអត់មានព្រះសម្មាសម្ពុទ្ធត្រាស់ក្រោយព្រះអរិយមេត្រីទៀតទេគឺផតកម្មនឹងមានព្រះសម្មាសម្ពុទ្ធ5ព្រះអង្គនឹងទីបំផុតទៅក៏ត្រូវឆេះ ផែនដីនឹងត្រូវវិនិច្ឆ័យដោយសារភ្លើងឆេះឆេះនឹងរយៈកាលយូររយៈកាលចាប់តាំងអំពីផែនដីនឹងមានព្រះអាទិត្យព្រះច័ន្ទអាចដើម្បីមានមនុស្សរស់នៅបានណាណាមករហូតទល់គ្នានឹងឆេះគឺថារយៈពេលឆេះស្មើគ្នាទៀតរយៈពេលដែលត្រូវឆេះផែនដីនិងរយៈពេលដែលផែនដីនឹងឯងចាប់ផ្ដើមមានព្រះអាទិត្យព្រះច័ន្ទមានមនុស្សរស់នៅបានមកទល់គ្នានឹង ចាប់ដើមឆេះហ្នឹងរយៈពេលហ្នឹងយូរប៉ុណ្ណាពេលឆេះក៏យូរប៉ុណ្ណឹងដែរហើយឆេះអស់រលីងអញ្ចឹងទៅគឺថាអត់មានសល់អីទេអត់មានឆេះទៅនៅជាទឹកសមុទ្រនៅជាអីទេអត់ទៅឆេះទាំងអស់ហ្នឹងហើយរយៈពេលដែលដែលទទេហ្នឹងគឺរយៈពេលហ្នឹងយូរប្រហែលគ្នានឹងឆេះហ្នឹងដែរហើយបានចាប់ដើមកកើតឡើងវិញចលនានៃការសំភារក៏កើតឡើងហ្នឹងតាំង ពីចាប់ផ្ដើមកកើតរហូតទាល់នឹងគ្នានឹងកើតបានមានព្រះអាទិត្យទៅចាំហ្នឹងក៏រយៈពេលយូរមួយចំណែកដែរដូច្នេះគឺថាក្នុងផែនដីមួយហ្នឹងចែកជា4ក្នុងមួយចំណែកមួយចំណែកគឺស្មើគ្នាអាហ្នឹងចែកជា4អញ្ចឹង គឺពេលដែលចាប់ផ្ដើមមានមនុស្សរស់នៅបានរហូតទទួលគ្នានឹងវិនិច្ឆ័យអានឹងមួយចំណែកពេលដែលឆេះមួយចំណែកពេលឆេះអស់តាទេហ្នឹងនៅនៅតាទេអត់មានអីសោះហ្នឹងគឺមួយចំណែកហើយចាប់ផ្ដើមកកើតនឹងកើតបានសម្រាប់ជាផែនដីអាចមនុស្សរស់នៅបានក៏មួយចំណែកទៀត4ចំណែកអញ្ចឹងនឹងហើយ4ចំណែកទាំងឯងដែលហៅថាមួយមហាកັບមួយមហាកັບហ្នឹងគឺ4ចំណែកហ្នឹង ហ្នឹងមួយមហាកប្បគឺគឺផែនដីមួយផែនដីមួយហ្នឹងគឺសរុបទាំងកើតទាំងវិនាសហ្នឹងចឹងហើយចំពោះផកកັບហ្នឹងដែលឆេះអស់ទៅអញ្ចឹងណាទៀតហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះសិរីបុត្រណាដែលត្រូវផែនដីកើតមានក្រោយក្រោយតទៅទៀតនោះទោះព្រោះតែកាលណាឆេះអស់ទៅវាវាមិនតទេហើយចាប់ដើម កើតឡើងថ្មីផែនដីថ្មីមួយទៀតណាទេផែនដីថ្មីមួយទៀតហ្នឹងគឺអត់មានព្រះសម្មាសម្ពុទ្ធបានត្រាស់ទេនឹងផែនដីក្រោយហ្នឹងហើយមិនមែនតែផែនដីមួយហ្នឹងទេគឺព្រះអង្គទ្រង់ត្រាស់សម្ដែងថាមួយអាសង្ខ័យផែនដីនៅដោយសញ្ញកៈនឹងស្រាប់បានទេណាមួយអាសង្ខ័យផែនដីមួយអាសង្ខ័យមហាកាត់ហ្នឹងចាប់ពីផែនដីហ្នឹងទៅផែនដីក្រោយមួយអាសង្ខ័យផែនដី គឺសញ្ញកម្មអត់មានព្រះសម្មាសម្ពុទ្ធបានត្រាស់ទេហើយមួយអសង្ខ័យនឹងមួយអសង្ខ័យនឹងច្រើនណាស់នៅក្នុងការរាប់ចំនួនហ្នឹងយើងចេះរាប់ហើយ10 100 1000ម៉ឺនណាអាសែនមួយសែនមួយសែន0ប្រហែលមួយសែនមួយសែន0បានមួយសែន05 ហ្នឹងហើយអញ្ចឹងណា10004 105 140 0ប្រហែល140 07អញ្ចឹងទេណា140នឹងអីដែលឈ្មោះថាមកកោតហ្នឹងរបៀបរាប់នៅក្នុងពុទ្ធសាសនាទេណាមកកោតគឺត្រឹមតែ07ទេយើងហៅថា140ណា140ហ្នឹងគឺបានដីថាស្មើហ្នឹងមួយកោតអាហ្នឹង07ទេណា ហើយមានឈ្មោះដែលត្រូវមាន07អញ្ចឹងដល់ទៅ20បានទទួលគ្នានឹងមួយអសង្ខ័យចំណេះណា100សែនស្មើនឹង1កោតអានឹងចាប់ផ្ដើម07ហើយណា100សែនកោត100សែនកោតអានឹងមិនត្រូវ07ទេណា100សែន100សែនមិន07ទេណាហើយ100សែនកោតមិន014 100សែនកោត100សែនកោតនឹងស្មើនឹងបកកោត មួយបកោតហើយ100សែនបកោតហ្នឹងស្មើនឹង1កោតបកោតណាហើយ100សែនកោតបកោតហ្នឹងស្មើនឹង1អ្នកហត់100សែនអ្នកហត់ហ្នឹងស្មើនឹង1និនអ្នកហត់100សែននិនអ្នកហត់ហ្នឹងស្មើនឹង1អាខោពីនេះហ្នឹង ហើយ100ខ្សែអាខោពីនេះអាហ្នឹងធ្វើថែម0.7ណាទេណា100ខ្សែអាខោពីនេះហ្នឹងស្មើនឹង1ពិន្ទុហើយ100ខ្សែពិន្ទុហ្នឹងស្មើនឹង1អពុតៈ100ខ្សែអពុតៈស្មើនឹង1និរពុតៈ100ខ្សែនិរពុតៈហ្នឹងស្មើនឹង1អហហៈ140អហហៈស្មើនឹង1អពពៈ 100ខ្សែណាពាក់ពាក់ហ្នឹងស្មើនឹងមួយអាដាក់ដាក់ហើយ100ខ្សែអាដាក់ដាក់ហ្នឹងទៅបានស្មើនឹងមួយសោគន្តិកៈ100សែនសោគន្តិកៈហ្នឹងទៅស្មើនឹង1ឧបអា1ឧបលៈហើយ100សែនឧបលៈហ្នឹងស្មើនឹង1កមុតៈហើយ100សែន មុតៈហ្នឹងទៅបានស្មើនឹងមួយបតុមៈ100សែនបតុមៈហ្នឹងទៅស្មើនឹងមួយបណ្ឌរិកៈ100សែនបណ្ឌកៈហ្នឹងទៀតទៅស្មើនឹងមួយអកថាណៈហើយ100សែនអកថាណៈហ្នឹងទៅស្មើនឹងមួយមហាកថាណៈ100សែនមហាកថាណៈហ្នឹងបានស្មើនឹងមួយអសង្ខ័យហ្នឹងចឹងណា វាមាន20ទៀតមាន20មួយចាប់ចាប់ទៅគឺថាមកកោតហ្នឹងណាមកកោតហ្នឹងវា07ទេណាហើយយើងរាប់ដែលមានថែម07ហ្នឹងដល់តែ20ដង1កោត2បកកោត3កោតបកកោត4អ្នកហុត5និនហុត6អាខោពីនេះ7 បន្ទុ8អពុទ្ធៈ9និរពុទ្ធៈបាន10បានអហហ11អដៈអា11អពៈពៈ12អដៈដៈបាន13សោទន្តិកៈ14ឧបលៈ15កុមុតៈ16បតុមៈ17បណ្ឌរិកៈ18 កថាណៈ19មហាកថាណៈ20អសង្ខ័យហ្នឹងអញ្ចឹងហើយសុទ្ធតែថែមពីលើហ្នឹង140 140ហ្នឹងគឺវាត្រូវមាន0140ហ្នឹងចំពោះមួយអសង្ខ័យហើយមួយអសង្ខ័យនេះមិនមែនមួយអសង្ខ័យឆ្នាំទេណាមួយអសង្ខ័យផែនដីដែលសញ្ញកັບអត់មានព្រះសម្មាសម្ពុទ្ធបានត្រាស់ ហើយហ្នឹងបន្ទាប់អំពីផែនដីហ្នឹងទៅបន្ទាប់អំពីព្រះសាមេត្រីហ្នឹងទៅផែនដីមួយអសង្ខ័យអត់មានប្រពុតទេមួយអសង្ខ័យផែនដីមែនទេណាមួយផែនដីមួយផែនដីយូរហើយចំពោះផែនដីណាដែលមិនមានប្រពុតស្ដេចចក្រពតក៏អត់មានព្រះវិជ័យកពុតក៏អត់មានទៀតតែសញ្ញាកັບហ្នឹងគឺមិនមែនសូន្យតែប្រពុតទេណាសូន្យទាំងស្ដេចចក្រពតសូន្យទាំងព្រះវិជ័យកពុតទៀត តែនឹងចំពោះសញ្ញកម្មបានផុតអំពីមួយអសង្ខ័យនឹងទៅខាងចុងនៃមួយអសង្ខ័យហ្នឹងមានផែនដីមួយនឹងឯងមានព្រះសម្មាសម្ពុទ្ធត្រាស់ពីរព្រះអង្គក្នុងមន្តកັບព្រះសម្មាសម្ពុទ្ធពីរព្រះអង្គមួយព្រះអង្គឈ្មោះរាមពុទ្ធៈមួយព្រះអង្គទៀតឈ្មោះ ធម្មរាជៈពុទ្ធៈ ចំពោះព្រះសម្មាសម្ពុទ្ធរាមអ្នកពុទ្ធៈនេះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គសម្ដែង ចំពោះព្រះសិរីបុត្រទាន ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈក្នុងកាលនោះមានមនុស្សម្នាក់ឈ្មោះនេរតៈមាននុកបានធ្វើដំណើរទៅជួបព្រះសម្មាសម្ពុទ្ធកសបៈដែលមនុស្សនិងទេវតាទាំងឡាយបូជា ក៏នឹកឃើញថាការជួបព្រះសម្មាសម្ពុទ្ធនឹងរកបានដោយកម្រណាស់ដូច្នេះអាត្មាអញគួរតែបូជាជីវិតចំពោះព្រះពុទ្ធពីព្រោះងាយបានជួបនេះឧបនិស្ស័យនៃព្រះបរមពុរិស័ទណាទាំងដោយក្តីជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធឃើញថាជីវិតដែលមាននេះ មិនអាចដើម្បីនឹងរក្សាទុកបានទេត្រូវតែបូជាថ្វាយព្រះហ្នឹងអញ្ចឹងក៏បានសម្ពុតពីផ្ទាំងយកមកជាលក់ប្រេងណាទៀតប្រេងដែលសម្រាប់ដុតឆេះជាលក់ឲ្យជោគទៅយកមករុំខ្លួនគាត់នឹងនេរតៈមេនុរុំតាំងអំពីបាតជើងរហូតឡើងមកដល់ក្បាលទៀតរុំអស់អញ្ចឹងទៅក៏បានដុត នៅកណាត់ព្រែកនឹងឯងជាប្រទីបថ្វាយព្រះដ៏មានប្រភាកនៅវេលារាត្រីភ្លើងដែលឆេះព្រេងនឹងឯងនៅ ក្នុងពេលនោះក៏តាំងសេចក្តីប្រាថ្នា ដោយអំណាចការបូជាប្រទីបថ្វាយព្រះសម្មាសម្ពុទ្ធនិង បូជាជីវិតថ្វាយព្រះអង្គនេះសូមឲ្យខ្ញុំប្រង បានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងវេលាយប់នោះគឺភ្លើងឆេះរហូតពេញមួយយប់ទៀតដែលអស់ ជីវិតទៅហើយនៅរតមេនុភ្លើងក៏នៅតែឆេះរហូតបានជាប្រទីបថ្វាយព្រះរាមានុភាកដែលព្រះអង្គទ្រង់គង់សម្ដែងព្រះធម៌រួចទៅព្រះអង្គទ្រង់ព្យាករកណ្ដាលបរិស័ទថានឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធពិតនឹងហើយនៅត្រង់ទីកន្លែងដែលនិរតៈមាននុបូជាជីវិតថ្វាយព្រះកន្លែងនោះឯងស្រាប់តែមានដុសការឈូកទៀតនៅកន្លែងដែលបូជាហ្នឹង ទៅជាទីកន្លែងមួយដកចេញផ្កាឈូកមកដែលធ្វើឲ្យពួកប្រជាជនទាំងឡាយអ្នកស្រុកទាំងឡាយពុទ្ធបរិស័ទទាំងឡាយថានិរតមេនុបនេះនឹងបានប្រាស់ជាព្រះសម្មាសម្ពុទ្ធនៅក្នុងកັບក្រោយអញ្ចឹងក៏មានសេចក្តីជ្រះថ្លាតែងបូជាទីកន្លែងនោះឯងនឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធ ព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់សាសសម្ដែងចំពោះព្រះសិរីបុត្រណាទៀតអំពីរឿងដែលនិរតៈនេះឯងបូជាជីវិតហើយក្នុងកាលដែលអសង្ខ័យកាប់នឹងដែលត្រូវសូនចាកប្រពុតនឹងទីបំផុតនឹងមានផែនដីមួយនឹងមានព្រះសម្មាសម្ពុទ្ធត្រាស់ពីព្រះអង្គព្រះអង្គទី1ហ្នឹងគឺមានព្រះនាមថារាមៈ ពុទ្ធៈព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមរាមៈនឹងហើយមានប្រជជនក្នុងកាលហ្នឹង90000ឆ្នាំព្រះសម្មាសម្ពុទ្ធរាមៈណាទេ90000ឆ្នាំហើយប្រជាជននៅក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធរាមៈហ្នឹងព្រះសម្មាសម្ពុទ្ធបរមគ្រូសម្ដែងថាមានដំណើរទៅកាន់សុគតិភពច្រើនណាស់ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធរាមៈមួយហ្នឹងគឺ ព្រះសម្មាសម្ពុទ្ធសម្ដែងថាទៅកាន់ស្ថានសួគ៌ច្រើនណាស់មនុស្សក្នុងសម័យព្រះសម្មាសម្ពុទ្ធរាមនឹងនឹងគឺដោយអំណាចការសម្ដែងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធនឹងដោយសេចក្តីជ្រះថ្លាដែល ពពួកមនុស្សនិងទេវតាទាំងឡាយមានឧបនិស្ស័យអំពីព្រះសម្មាសម្ពុទ្ធមុនមុនទៅណាទៀតប៉ុន្តែត្រូវឆ្លងកាត់វត្តសង្សារមួយអាសង្ខ័យមហាកัปគឺមិនអាចដើម្បីត្រាស់ដឹងបានដោយខ្លួនឯងទេអាចដើម្បីបំពេញបុណ្យកុសលអីជាឧបនិស្ស័យជាអីមែនប៉ុន្តែមិនអាចត្រាស់ដឹងបានពីព្រោះមិនមានព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងព្រះធម៌ទ្រង់ចង្អុលបង្ហាញផ្លូវហើយវិស័យនៃពុទ្ធបរិស័ទតលតែបានជួបពុទ្ធតលតែបានស្ដាប់ធម៌ម្លោះហើយក៏ត្រូវតែកក់កុញគ្នាជាមួយនឹងព្រះសម្មាសម្ពុទ្ធរាមៈរយៈកាលដែលកន្លងទៅមួយអសង្ខ័យផែនដីនឹងមនុស្សដែលមានឧបនិស្ស័យត្រូវតែកក់កុញគ្នាជាមួយនឹងព្រះសម្មាសម្ពុទ្ធរាមៈតម្រង់ដល់ព្រះអង្គបានត្រាស់ទៅអាចតន្តីសម្រាប់នៅធัวហើយនឹងទៅកម្មសុគតិភពច្រើនណាស់ច្រើនមែនទេហ្នឹង រួចទៅព្រះសម្មាសម្ពុទ្ធដែលជាអនាគតពុទ្ធវង្សទី3ទៀតព្រះអរិយមេត្រីទី1ព្រះរាមៈទី2ទី3គឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រណាមថាធម្មរាជៈទៀតនឹងនៅក្នុងផែនដីជាមួយព្រះរាមៈពុទ្ធជាម្ចាស់ហ្នឹងផែនដីមួយហ្នឹងមានព្រះសម្មាសម្ពុទ្ធពីរព្រះអង្គ ព្រះសម្មាសម្ពុទ្ធបរមលោកគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះធម្មសេនាបតីសិរីបុត្រនៅក្នុងការដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅនាអនាគតហ្នឹងគឺព្រះបាទបសេនតិកោសលនេះឯងទៀតព្រះបាទបសេនតិកោសលបច្ចៅក្រុងសាវត្ថីបច្ចៅក្រុងកោសលដែលមានអគ្គមហេសីគឺព្រះនាងមលិកាហ្នឹងណាទៀតហ្នឹង ប៉ុន្តែព្រះអង្គទ្រង់ត្រាស់សម្ដែងពីការកសាងបារមី10ក៏ព្រះអង្គបញ្ជាក់អំពីទានបារមីមួយប្រកបច្បាស់ចំពោះព្រះបាទបសេនតិកោសលនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធកោណាគមនោក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកោណាគមនោគឺក្នុងកាលនោះព្រះបាទបសេនតិកោសលមាន ព្រះនាមថាសុភមេនុកសុភមេនុកហ្នឹងក៏ជាអ្នករក្សាបឹងឈូកហើយមួយថ្ងៃមួយថ្ងៃបានការឈូកពីរយកទៅលក់បានអង្គប្រមាណក្តាប់ហ្នឹងយកមកចិញ្ចឹមជីវិតតែឯងហ្នឹងទៅថ្ងៃមួយក៏បានជួបនឹងព្រះសម្មាសម្ពុទ្ធកោណាគមនោដែលព្រះអង្គទ្រង់ ស្ដេចយាងទៅហើយទ្រង់គង់នៅទីកន្លែងមួយទ្រង់ព្រះញញឹមក្នុងកាលនោះសុទ្ធមេនុកក៏បានក្រាបទូលដល់ព្រះរាមាភិយថាបបិទ្ធព្រះអង្គមកចម្រើនខ្ញុំព្រះអង្គមិនមែនជាញាតិរបស់ព្រះអង្គហើយមិនក៏ព្រះអង្គទួតឃើញខ្ញុំហើយទ្រង់ញញឹមនឹងសួរទៅប្រពន្ធអញ្ចឹង បានព្រះសម្មាសម្ពុទ្ធកោណាកិមនោត្រាស់ថាអ្នកជាញាតិរបស់តថាគតពីខ្ញុំព្រះអង្គជាញាតិព្រះអង្គពីកើតថាអ្នកនឹងបានជាព្រះសម្មាសម្ពុទ្ធទ្រង់ប្រណាមថាធម្មរាជៈក្នុងការជាអនាគតដូច្នេះតថាគត ជាព្រះអរហន្តសម្មាសម្ពុទ្ធតថាគតគឺជាបងរបស់អ្នកពីព្រោះអ្នកជាព្រះសម្មាសម្ពុទ្ធក្រោយតថាគតដូច្នេះទៅតថាគតពោលថាអ្នកជាញាតិរបស់តថាគតជាវងរបស់តថាគតគឺជាពុទ្ធវង្សគ្រាន់តែបានឮប៉ុណ្ណឹងជ្រះថ្លាសប្បាយនឹងខ្លួនឯងថានឹងបានជាប្រពុតក៏ដូចជាការឈូកទីនឹងដល់ព្រះសម្មាសម្ពុទ្ធទៅ ព្រះអង្គក៏ទ្រង់ទទួលនៅការឈូកនឹងទៅហើយក៏គង់ប្រថាប់លើការឈូកនឹងហ្នឹងក្នុងពេលដែលអរុណក្តៅឡើងសុទ្ធមេនុក៏បានយកនៅសម្ពុតដែលជាប់ទៅជាមួយនឹងពីរផ្ទាំងបាំងផ្ាយព្រះសម្មាសម្ពុទ្ធក្នុងការដែលឈួរបាំងផ្ាយព្រះអង្គដោយចក្តីអត់ធន់ត្រមនឹងកម្ដៅខ្លួនឯង សុខចិត្តថាខ្លួនឯងក្តៅចុះឲ្យតែព្រះអង្គបានតិចនៅក្នុងពេលនោះឯងដែលមានការញាប់ញួរទៅដល់ពិភពនេះហើយនឹងព្រមទៀតបានមកកម្មទីនោះឯងព្រេកអអនុមោទនានឹងសុភៈមានុបដែលជាបុគ្គលត្រូវបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងការជាអនាគត ត្រេកអររីករាយសម្បើមអ៊ូអែក្នុងពេលហ្នឹងហើយដោយអំណាចនៃការដែលបានឈួរបាំងនៅសម្ពុតពីផ្ទាំងដល់ព្រះសម្មាសម្ពុទ្ធណាទៀតនៅ ក្នុងទីកន្លែងនឹងឯងបន្ទាប់អំពីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ស្ដេចជាងចេញទៅ មានដើមកាប់ប្រព្រឹត្តមួយដើមដុះឡើងត្រង់កន្លែងដែល សត្វភមេនុកនឹងបានថ្វាយការឈូកដល់ព្រះអង្គនិងបាំងសម្ពុតការពារកម្ដៅថ្ងៃនឹងមានដើមកាប់ប្រព្រឹត្តនឹងកើតឡើងហើយអ្នកស្រុកក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធកោណាកិមនោក្នុងកាលនោះអាស្រ័យជីវិតរស់នៅដោយសម្ពុតស្លៀកពាក់ដណ្ដប់និងអាហារបរិភោគពីដើមកាប់ប្រព្រឹត្តនោះឯងដែលដុកនៅក្នុងពេលបន្ទាប់មកនឹង ដោយអំណាចនៃសេចក្តីអត់ខុនក្នុងការទ្រាំឈួរហាលថ្ងៃបាំងព្រះសម្មាសម្ពុទ្ធទាំងហ្នឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងកាលដែលព្រះសម្មាសម្ពុទ្ធធម្មរាជាបានត្រាស់ក្នុងជំហានរបស់ព្រះអង្គមានការឈូកត្រួព្រះបាទទាព្រះអង្គគ្រប់ជំហានទាំងអស់ដោយអំណាចក្នុងកាលដែលព្រះអង្គបានថ្វាយការឈូកដល់ ព្រះសម្មាសម្ពុទ្ធកោណាកិមនោនឹងហើយនៅនឹងទីកន្លែងដែលព្រះអង្គទ្រង់គង់ប្រថាប់នោះមានការឈូកកែវទៀតមានការឈូកកែវប៉ិនតំរាជរដ្ឋនឹងតែងតែជាបលាំងតែងជាជាទីគង់ប្រថាប់នៃព្រះសម្មាសម្ពុទ្ធធម្មរាជៈជានិច្ចកាលរហូតហើយក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធធម្មរាជៈនឹងមានដើមកັບប្រព្រឹកដកឡើងដែរ ហើយប្រជាជនក្នុងការនោះរស់នៅដោយពុទ្ធានុភាពដោយអំណាចនៃដើមការប្រព្រឹត្តនឹងឯងចិញ្ចឹមជីវិតហើយជ្រះថ្លាក្នុងបរតនត្រ័យក៏សម្បូរនឹងដែលមិនបានសម្រេចមគ្គផលក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធរៀបមគ្គហ្នឹងទៅក៏ត្រូវបានសម្រេចក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធធម្មរាជៈហ្នឹងច្រើនសន្ធឹកសន្ធាប់ទាំងហ្នឹង ហើយក្នុងការដែលព្រះសម្មាសម្ពុទ្ធធម្មរាជាបានត្រាស់ក្នុងការនោះមាននៅបន្ទុកដែលវិចិត្រទៅដោយ97ប្រការដែលជាបន្ទុកដ៏មានសេរីនៃព្រះសម្មាសម្ពុទ្ធគង់ប្រថាប់ជានិច្ចកាលដោយអំណាចការដែលព្រះអង្គក្នុងកាលនោះជាសុទ្ធិមេនុបយកនៅសម្ពុទ្ធពីផ្ទាំងបាំងព្រះសម្មាសម្ពុទ្ធកោណាជាមនោទៀតដល់ព្រះអង្គបានត្រាស់ជាពុទ្ធមានបន្ទុកដែលសម្រាប់ព្រះអង្គគង់ប្រថាប់ ជានិច្ចជាកាលដោយកាយ7ប្រការនឹងក្នុងមួយជីវិតនៃព្រះសម្មាសម្ពុទ្ធធម្មរាជៈនឹងគឺមានអញ្ចឹងព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងផែនដីមួយនឹងត្រូវវិនិច្ឆ័យទៅផែនដីកើតក្រោយមកបន្ទាប់នឹងមានព្រះសម្មាសម្ពុទ្ធមួយព្រះអង្គទៀតទ្រង់ព្រះនាមធម្មសាមីព្រះសម្មាសម្ពុទ្ធធម្មសាមីនឹងក៏បានដល់មាមានចិត្តបាបសម័យព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទៀត មាមានចិត្តបាបមារាធិរាជនឹងឯងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹងក្នុងការជាអនាគតគឺព្រះសម្មាសម្ពុទ្ធទី4ទាំងព្រះរាជមេត្រីទី1ព្រះរាមៈទី2ព្រះធម្មរាជៈទី3ទី4គឺព្រះធម្មសាមីនឹងគឺក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈបានប្រកាសឡើងនៅបារមីមួយ ក្នុងបណ្ដាបារមីទាំង10ហ្នឹងគឺមានទានបារមីមួយប្រកបច្បាស់សម្រាប់ព្រះសម្មាសម្ពុទ្ធធម្មសាមីទៀតនឹងនៅក្នុងសាសនាប្រជានិស្រីព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងគឺមានមានចិត្តបាបណាទៀតនឹងតែអាចដើម្បីថានឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបាននៅក្នុងសេចក្តីនេះគ្រាន់តែមួយរយៈពេលនៃចិត្តបាបតែប៉ុណ្ណោះ ប៉ុន្តែដោយសពថ្ងៃនេះក៏ទៅជាបុគ្គលសមាទិដ្ឋិជាបុគ្គលសមាទិដ្ឋិដោយការផ្ចាញ់របស់ព្រះមោគលីបតទេសធិរៈដែលនិមិត្តសាកសពឲ្យជាប់នឹងនឹងកកហើយក៏បានទៅជាបុគ្គលសមាទិដ្ឋិនិងបានជាព្រះសម្មាសម្ពុទ្ធក្នុងការវែងឆ្ងាយណាស់ទៀតនៅក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈនៅក្នុងកាលនោះ ព្រះសម្មាសម្ពុទ្ធធម្មសាមីមានកំណើតកើតជាអាមាត្យរបស់ព្រះរាជាក្នុងកាលដែលព្រះសម្មាសម្ពុទ្ធកសបៈគង់នៅក្នុងសមាបត្តិហើយក៏បានជ្រាបថានៅថ្ងៃស្អែកឡើងព្រះសម្មាសម្ពុទ្ធទ្រង់ចេញអំពីផលសមាបត្តិព្រះរាជានៅក្នុងនគរនោះទ្រង់ប្រណាមកੰសៈកេសរាជ មានដាក់ពរាជអាជ្ញាដើម្បីថាក្នុងថ្ងៃស្អែកយើងធ្វើទៀនយើងស្ដាប់ធម៌បុគ្គលដែលទីក្រៅពីយើងមិនឲ្យធ្វើទៀនមុនយើងទេអ្នកណាធ្វើទៀនមុនយើងនឹងត្រូវដាក់ទោសនៅក្នុងកាលនោះអាមាត្យមានភរិយាមានសេចក្តីជ្រះថ្លាចង់ថ្វាយទៀនចំពោះព្រះសម្មាសម្ពុទ្ធក៏បានគិតថាការនេះយើងត្រូវតែធ្វើទៀន យើងត្រូវតែធ្វើមុនព្រះរាជាបើសិនជាត្រូវទទួលទោសដល់ទៅស្លាប់ក៏យើងត្រូវតែធ្វើឲ្យបានដែរក៏បានទៅពិគ្រោះជាមួយនឹងភរិយាថាក្នុងថ្ងៃស្អែកនេះសូមឲ្យនាងដាំបាយមួយកញ្ចប់ឲ្យខ្ញុំដើម្បីខ្ញុំបានធ្វើទានជាមួយនឹងព្រះសម្មាសម្ពុទ្ធហើយបើសិនជាត្រូវទទួលទោសដល់ទៅការប្រហារជីវិត ក៏ខ្ញុំសុខចិត្តដើម្បីឲ្យបានធ្វើដែរភេរយាក៏ព្រមទាំងថ្ងៃស្អែកឡើងដាំបាយជូនស្វាមីមួយចំណែកផ្ដាំផ្ញើមួយចំណែកទៀតនេះគឺជាចំណែករបស់ខ្ញុំសូមឲ្យស្វាមីហ្នឹងនាំយកទៅថ្វាយព្រះសម្មាសម្ពុទ្ធទាំងពីរកញ្ចប់ហ្នឹងក្នុងដំណើរដែលដើរទៅគាល់ព្រះសម្មាសម្ពុទ្ធនៅឯវត្តណាទានព្រះសម្មាសម្ពុទ្ធកសបៈណាមុនព្រះសម្មាសម្ពុទ្ធប្រមគ្រូយើងនេះណាដំណើរចូលទៅគឺជួប ពួករាជបរោះយាមយាមជុំវិញទាំងអស់ឲ្យអត់ឲ្យអ្នកណាចូលទៅដើម្បីថ្វាយទានដល់ព្រះពុទ្ធទេអីនោះទៅមុនព្រះទៅមុនព្រះរាជាទៅមុនស្ដេចអាមាត្យហ្នឹងទៅមុនដល់អញ្ចឹងទៅគេសួរថាតើអ្នកអាមាត្យហ្នឹងត្រូវទៅជួបព្រះសម្មាសម្ពុទ្ធដើម្បីអីអ្នកឯនោះបើគិតថាអញកុហកទៅដើម្បីថាព្រះរាជាឲ្យអាត្មាអញមករតនាព្រះសម្មាសម្ពុទ្ធ ការធ្វើទៀននៃបកុលកុហករមែងប្រសិជ្ជៈផលមិនបានផលច្រើនដែរដូច្នេះអាត្មាអញមិនត្រូវនិយាយកុហកដើម្បីឲ្យបានធ្វើទៀនទេក៏និយាយថាយើងដើម្បីទៅថ្វាយទៀននឹងព្រះសម្មាសម្ពុទ្ធគ្រាន់តែថាប៉ុណ្ណឹងពួករាជបរិះដែលបានទទួលនៅការបង្កប់អាជ្ញាពីព្រះរាជាដ៏តឹងរឹងនឹងឯងក៏ខឹងក្រោតឡើងថាអាមាត្យនឹងទៅឆាំងនឹង ព្រះរាជបញ្ជាចឹងទៅក៏បាននាំអាមាត្យនឹងទៅថ្វាយព្រះរាជាព្រះរាជាខឹងតោងឲ្យយកអាមាត្យនឹងទៅសម្លាប់ចោលខឹងដល់ប៉ុណ្ណឹងណាចង់ធ្វើទៀនប៉ុន្តែដល់ទៅពេលខឹងកើតឡើងពេលខឹងកើតឡើងត្រូវសម្លាប់មនុស្សរាជអាជ្ញាចុះទៅថាត្រូវយកអាមាត្យនឹងទៅសម្លាប់ចោលពួកប្រឆាំងនឹងយើងយើងថាកុំឲ្យអ្នកណា ធ្វើទានជាមួយព្រះសម្មាសម្ពុទ្ធមុនយើងឥឡូវជជែកប្រឆាំងយើងបើហ៊ានប្រឆាំងប៉ុណ្ណឹងហើយស្អីទៀតទៅណាមហេតុអញ្ចឹងឲ្យគេនាំយកអាមាត្យទាំងឯងអាមាត្យផ្ទាល់ព្រះអង្គហ្នឹងតែឲ្យយកទៅសម្រាប់ព្រះសម្មាសម្ពុទ្ធកសបៈទ្រង់ចេញអំពីផលសមាបត្តិនៅក្នុងវេលារាត្រីនោះ ដែលព្រះអង្គគង់នៅក្នុងសមាបត្តិនឹងរួចហើយទ្រង់ពិចារណានៅបណ្ដាសពសត្វទាំងអស់ក៏ទ្រង់ជ្រាបថាអាមាត្យនេះឯងត្រូវបាត់បង់ជីវិតដោយសារតែតថាគតក្នុងកាលនោះព្រះអង្គក៏ទ្រង់និមិត្តព្រះសម្មាសម្ពុទ្ធពុទ្ធពុទ្ធនិមិត្តមួយព្រះអង្គគង់នៅទីកន្លែងដែលព្រះអង្គគង់ក្នុងសមាបត្តិហ្នឹងរួចទៅតួព្រះអង្គពិតប្រកប តព្រះអង្គទ្រង់ស្ដេចយាងមកកាន់ទីកន្លែងបហាជីវិតនឹងចឹងចំពោះពួកអ្នកយាមការពារអីព្រះអង្គក៏នៅឃើញព្រះអង្គទ្រង់គង់នៅជាពុទ្ធនិមិត្តតែព្រះអង្គទ្រង់ស្ដេចយាងមកដើម្បីជួបជាមួយនឹងអាមាត្យដែលព្រះអង្គទ្រង់ជ្រាបថាគឺជាពុទ្ធវង្សគឺជាវង្សរបស់តថាគតនឹងបានជាព្រះសម្មាសម្ពុទ្ធក្នុងការ ជាអនាគតក្នុងកាលដែលព្រះអង្គទ្រង់ស្ដេចយាងមកដល់ក្នុងកាលនោះព្រះអង្គទ្រង់ត្រាស់ថាអ្នកដែលចម្រើន មានបំណងដើម្បីធ្វើទានចំពោះតថាគតអ្នកចូលសម្រេចនៅបំណងរបស់អ្នកចោះក្នុងការនោះដោយពុទ្ធានុភាពទៀតចំពោះចង្ហាន់បិណ្ឌបាតដែលត្រូវខ្ចាត់ខ្ចាយដោយអំណាចគេចាប់ ក្នុងពេលនោះក៏ មានការប្រមូលផ្ដុំដូចដែលវិច្ចខ្ចប់ ពីដំបងដល់អអញ្ចឹងដោយសម្រាប់ឲ្យបានទៅ ជាទេយវត្ថុទេយធัวសម្រាប់ថ្វាយព្រះពេលនោះអាមាត្យក៏បានថ្វាយនៅចង្ហាន់បិណ្ឌបាតដល់ព្រះសម្មាសម្ពុទ្ធនៅ ចំណែករបស់គាត់មួយចំណែកហើយមួយចំណែកទៀតក៏ជា របស់ភរិយាគាត់ដែលបានផ្ញើទៅបានជាពីរចំណែកព្រះតមានប្រភា ព្រះអង្គទ្រង់ទទួលនៅចង្ហាន់បិណ្ឌបាតក្នុងពេលនោះក្នុងកាលនោះអាមាត្យនោះឯងក៏ដឹងថាខ្លួននឹងត្រូវស្លាប់ដោយមិនមានរួញរាយអីនឹងការដែលត្រូវស្លាប់យ៉ាងនេះប៉ុន្តែក៏មានសេចក្តីប្រាថ្នាថានឹងឲ្យបានជាព្រះសម្មាសម្ពុទ្ធក្នុងការជាអនាគតដូចទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានព្យាករថាអ្នកនឹងបានជាព្រះសម្មាសម្ពុទ្ធ យ៉ាងពិតក្នុងការជាអនាគតរួចទ្រង់ក៏បាត់អំពីទីកន្លែងនោះមកកម្មទីដែលព្រះអង្គទ្រង់គង់នៅក្នុងសមាបត្តិវិញគ្រាន់តែព្រះអង្គទ្រង់ស្ដេចយាងចេញផុតមកក៏គេសម្លាប់គាត់ទៅនៅពេលដែលសម្លាប់រួចហើយក្នុងពេលនោះការក៏ក្រើកញាប់យកផែនដីទាំងក៏ក្តឹងក៏ក្តាំងសັບគ្រប់រហូតដល់ទៅស្វេតឆ័ត្ររបស់ព្រះរាជាបាក់ ធ្លាក់ចុះក្រោមដោយការញាប់ញ័រផែនដីព្រះរាជាភ័យពេកអត់មានបានទៅថ្វាយចង្ហាន់ព្រះណានាំបង្កប់ឲ្យគេបិទទ្វារនគរទៀតផងដោយសារភ័យក្នុងពេលហ្នឹងហើយនៅពេលដែលញាប់ញ័រផែនដីក្នុងកាលនោះ កំណត់16កន្លែងកើតត្រង់កន្លែងដែលអាមាត្យនោះឯងបូជាជីវិតថ្វាយព្រះដ៏មានប្រភាកជាមួយគ្នានឹងបាយកញ្ចប់ណាការលះបង់ជីវិតក្នុងពេលហ្នឹងលះបង់ជីវិតបូជាព្រះពិតពិតណាចឹងបើកុំតែគិតដើម្បីបូជាព្រះក៏មិនដើម្បីប្រឆាំងនឹងព្រះរាជាអីដែរក្នុងកន្លែងហ្នឹងកើតមានជាកំណប់មាសកំណប់ប្រាក់ហើយមានជាដើមការប្រព្រឹត្តដោះកន្លែងនឹងទៀតផងដែល ធ្វើឲ្យភរិយារបស់អាមាត្យហ្នឹងភរិយារបស់អាមាត្យហ្នឹងហើយនឹងបុត្រធីតាកូនប្រុសស្រីរបស់អាមាត្យនឹងឯងស្វះស្វែងដើររកបិតាស្វះស្វែងដើររកស្វាមីណារហូតទៅកាន់ទីដែលគេសម្លាប់នៅនឹងព្រៃស្មាក់សានទៀតព្រៃសុកសានដែលគេសម្លាប់ប្តីសម្លាប់ឪពុកហ្នឹងទៅរកដល់ទីកន្លែងហ្នឹងដែលបានឃើញនៅសាកសព ដែលត្រូវស្លាប់ត្រង់ទីកន្លែងហ្នឹងប៉ុន្តែក៏ចាប់ផ្ដើមរស់នៅក្នុងព្រៃសុខសានហ្នឹងព្រៃស្មាសានហ្នឹងដោយបានការចិញ្ចឹមជីវិតពីដើមកັບប្រព្រឹត្តមួយដើមហ្នឹងសម្រាប់ការចិញ្ចឹមជីវិតដោយសពុតក៏អាវដោយអាហារបរិភោគហើយថែមទាំងមានកំណត់នៅក្នុងទីកន្លែងនោះទៀតផងរស់នៅក្នុងទីកន្លែងនោះរហូតដល់500ឆ្នាំនៅក្នុងព្រៃសុខសាននឹងឯងក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈនៅក្នុងកន្លែងនឹងបាន5 500ឆ្នាំ ហើយមានសម្ដែងថាមានទាំងទីកន្លែងសម្រាប់នៅដូចជាវិមានដូចជាប្រាសាទអីសម្រាប់ជ្រកសម្រាប់រស់នៅទៀតផងបាននៅដល់ទៅ500ឆ្នាំដោយអំណាចនៃការបូជានៅបាយកញ្ចប់ដល់ព្រះសម្មាសម្ពុទ្ធសតៈព្រះសម្មាសម្ពុទ្ធធម្មសាមីពេលដែលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធគឺពុទ្ធបរិស័ទ អ្នកស្រុកប្រជាជនប្រជារាស្ត្រទាំងអស់ក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធធម្មសាមីចិញ្ចឹមជីវិតដោយអង្គរស្រូវសលៃកើតឯងរហូតកើតកើតឯងនឹងរហូតដោយអំណាចបុណ្យនៃព្រះសម្មាសម្ពុទ្ធដែលបានថ្វាយទានដល់ព្រះពុទ្ធកសបៈបានសម្រេចជាប្រយោជន៍ដល់មនុស្សទាំងឡាយដោយមិនចាំបាច់ធ្វើស្រែធ្វើចម្ការទៀតគឺអាហារសម្រាប់រស់មានស្រាប់ដោយអំណាចបុណ្យនៃព្រះសម្មាសម្ពុទ្ធ ហ្នឹងម្លោះហើយម្នាក់ម្នាក់មានសេចក្តីជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធមានតតិចអីទៀតព្រមមិនចាំបាច់ឲ្យស្រ័យធ្វើស្រ័យចំការអីម្លោះហើយមានតែការបូជាបរតនត្រ័យស្ដាប់ប្រធោចឹងហើយអាចបានសម្រេចនៅទីបំផុតទុក ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធមួយអង្គមួយអង្គច្រើនណាស់ព្រះសម្មាសម្ពុទ្ធធម្មសាមីមានប្រជជន1សែនឆ្នាំគាត់ទៅហ្នឹងហ្នឹងព្រះសម្មាសម្ពុទ្ធ មុនធម្មសាមីនោះគឺព្រះសម្មាសម្ពុទ្ធដែលជាធម្មរាជាណាណាដែលប្របាទបសេនតិកោសលបានត្រាស់ហ្នឹងមានប្រជជន5000អអត់ទៅ50000ឆ្នាំទៀតហ្នឹងហ្នឹងគឺយើងចាំហើយព្រះអរិយមេត្រី80000ឆ្នាំបន្តទៅទី2គឺព្រះសម្មាសម្ពុទ្ធរាមៈ90000ឆ្នាំទី3ព្រះសម្មាសម្ពុទ្ធ ធម្មរាជៈ50000ឆ្នាំព្រះសម្មាសម្ពុទ្ធធម្មសាមី100,000ឆ្នាំមនុស្សក្នុងសម័យហ្នឹងអាយុច្រើនចឹងដូច្នេះខ្ញុំកណ្ដាលចម្បាតសម្ដែងប៉ុណ្ណឹងសិនចុះចំពោះអនាគតពុទ្ធវង្សនឹងសម្ដែងបន្តទៅនៅក្នុងថ្ងៃស្អែកនិងថ្ងៃក្រោយទៀតចំពោះការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធដើម្បីជាការសម្ដែងបញ្ជាក់នៅក្នុងដែលថា តថាគតស្សៈអរហតោសម្មាសម្ពុទ្ធស្សៈបាតភាវោទុលពលកស្មិនគឺការកើតប្រកបនៃព្រះសម្មាសម្ពុទ្ធជាព្រះតថាគតជាព្រះអរហន្តនឹងគឺថារកបានដោយកម្រក្នុងលោកហើយក៏យើងជ្រះថ្លានឹងការកសាងបារមីរបស់ព្រះបរមពុរិស័ទដែលធ្វើឲ្យយើងឃើញថាបញ្ញខੰជីវិតយើងសប្តាហ៍ថ្ងៃនេះគ្មានអីដើម្បីនឹងគួរឲ្យយើងប្រកម្មមមទេ គ្មានអីដើម្បីនឹងគួរឲ្យយើងហួងហែងពេកទេ យើងគួរតែប្រព្រឹត្តនៅធម៌ស្ងប់គួរតែប្រព្រឹត្តនៅធម៌ស្ងប់ជាប់ចិត្តផ្ដិតជាមួយនឹងព្រះធម៌ជាអារម្មណ៍ដ៏ជាទីគោរពតាំងនៅក្នុងព្រះធម៌ព្រះសទ្ធំជាមលុបដ៏ត្រជាក់តាមផ្លូវចិត្តមិនតោះមិនតេងមិនខ្វាយមិនខ្វល់ជាមួយនឹងអ្នកដទៃចិត្តខាងក្រុមគ្រួសារកូនចៅ ដែលមានការប្រព្រឹត្តទៅជាប្រអដីធម្មតានៃលោកវិស័យយ៉ាងណាប៉ុន្តែកណាគុណម្ចាស់ស្ងប់រងាប់ចិត្តមានតៃតិនឹងតាមកជានៅក្នុងព្រះធម៌ពិចារណាឃើញការលះបង់នៅសង្ខារធម៌គឺឧបាទានខណ្ឌ5រមែងបានរួចផុតចាកទុកទាំងពួងអានឹងនៅដោយបៃតិនិងបាមកជានៅក្នុងព្រះធម៌រឿយរឿយណាទៀតណាសូមអនុមោទនា គណានៅក្នុងខ្សែអន្តជាបន្តទេនឹងត្រូវបានសម្ដែងនៅក្នុងការអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាប្រកបផ្សំជាមួយគ្នានឹងការសម្ដែងអំពីរតនៈបុគ្គលដែលរកបានដោយកម្រក្នុងលោកមាន ព្រះតថាគតជាព្រះអរហន្តសម្មាសម្ពុទ្ធជាដើមដែលជាបុគ្គលក្រហើយពេញសែនក្រចឹងនឹងការអរតនីនៅអនាគតពុទ្ធវង្សមកប្រកាសសម្ដែងឲ្យឃើញការដែលត្រូវបំពេញបារមី របស់ព្រះបរមពុរិស័ទមានការអប់រំមានការចម្រើននៅបារមីជាពិសេសគឺមានការប្រកបនៅក្នុងទានបារមីដែលនាំឲ្យព្រះចិនស្រីជាព្រះសមាសម្ពុទ្ធបាននៅយុះបាននៅសេរីហើយមានពលឺរស្មី ផ្សព្វផ្សាយគ្រប់សង្កត់នៅពន្លឺព្រះអាទិត្យព្រះច័ន្ទក៏ដោយអំណាចនៃទានបារមីហើយនឹងយោសេរីទាំងឡាយផ្សេងផ្សេងទៀតផ្សព្វផ្សាយបានជាអំណោយដល់ប្រជាជនក្នុងមនុស្សទាំងឡាយដែលកើតតនសម័យព្រះអង្គនឹងបានសម្រេចនៅប្រយោជន៍ផ្សេងផ្សេងដោយអំណាចការកសាងបារមី របស់ព្រះសម្មាសម្ពុទ្ធហើយក៏ជាឧបការៈសម្រាប់ពុទ្ធបរិស័ទយើងស្ដាប់ទៅមានការពិចារណាឃើញសង្ខារធัวដែលត្រូវលះចោលជាលំដាប់តាមភពតាមភូមិតាមជាតិកំណើតដែលញ៉ាំងសេចក្តីសង្វេគឲ្យកើតឡើងថាមិនគួរប្រកៀកប្រកាន់មមក្នុងអត្តភាពដោយជាតិកំណើត ឯណានេះមួយឡើយមានជាតិកំណើតបច្ចុប្បន្ននេះជាដើមដែលនឹងត្រូវលះដោយអំណាចការអស់ទៅសូន្យទៅហើយនឹងត្រូវសន្សំក្នុងសន្តានឲ្យបានទៅជាបារមីធัวផងដែរដើម្បីឆ្លងឲ្យផុតអំពីតំណនៃសង្ខារធัว រួចអំពីសេចក្តីប្រកាន់ថាការតនៃសង្ខារធម៌ហ្នឹងគឺជាការប្រព្រឹត្តទៅនៃសកលទូខ្លួនពោលគឺបារមីធម៌ដែលជាគ្រឿងឲ្យបានដល់នៅទីបំផុតនៃសេចក្តីយល់ខុសសេចក្តីប្រកាន់ខុសថាមានទូខ្លួនក្នុងលោកនេះមានទូខ្លួនក្នុងបរលោកនោះសេចក្តីប្រកាន់នេះត្រូវរំលត់ ដោយការបំពេញនៅបារមីធម៌ជាពិសេសនៅក្នុងការដែលយើងទទួលឱបាទរបស់ព្រះសម្មាសម្ពុទ្ធបានការអប់រំចម្រើននៅបញ្ញាដែលជាលំដាប់នៃបញ្ញាប្រព្រឹត្តទៅដើម្បីលោកកតរៈធម៌ដែលជាធម៌ផុតចាកលោកប៉ុន្តែក្នុងពេលនេះយើងត្រូវសិក្សាត្រូវស្វែងយល់ នឹងដោយការពិចារណាថែមអំពីលើការសិក្សាឲ្យបានឃើញថាដំណើរផ្លូវប្រព្រឹត្តបរិបត្តិដើម្បីទៅរកលោកតរៈនោះឲ្យបានសមហេតុសមផលគឺពិតមែនតែការបរិបត្តិនៅក្នុងលោកយៈកុសលក៏ត្រូវតែឲ្យបានសមគ្នានឹងផលដែលជាលោកតរៈអញ្ចឹងមានសំណួររបស់ គុណម្ចាស់ទៀតគឺអាត្មាភាពហ្នឹងសង្សួរមិនឃើញមានពលាមលោកទេណាមួយនៅក្នុងកម្ពីសតន្តបិដកអង្គត្រនិកាយពសកនិបាតព្រះអង្គទ្រង់សម្ដែងថាសពេធម្មាវេទនាសមោសរណា ជាដើមទៀតប៉ុន្តែនៅក្នុងទីនេះអាត្មាសួរតែពាក្យដែលថាព្រះអង្គទ្រង់សម្ដែងថាពួកធัวទាំងអស់មានសមាធិជាប្រធានតើជាពួកធัวទាំងអស់យ៉ាងដូចម្ដេចហើយដែលមានសមាធិជាប្រធាននោះយ៉ាងណាដែរណាហើយចំនួនទី2ហ្នឹងក៏គួរគ្នាដែរនៅក្នុង ធម្មបទដែលជាគាថារបស់ព្រះអង្គសម្ដែងថាមានចិត្តជាប្រធានមានពាក្យថាមโนពុពាំងកមាធម្មាដោយសេចក្តីថាពួកធัวដែលមានចិត្តដល់មុនដោយសេចក្តីថាជាប្រធានប្រែថាធัวទាំងឡាយមានចិត្តជាប្រធានតើពាក្យទាំងពីរនេះមានន័យផ្សេងគ្នាយ៉ាងណាដែរ ហ្នឹងសូមឲ្យលោកគ្រូហ្នឹងជួយពន្យល់ឲ្យបានយល់ចូលចិត្តផងណាចំពោះព្រះពុទ្ធរិកាទាំងអស់នេះមានពិតប្រកបមែនខ្ញុំកណ្ដាលខ្ញុំបានធ្លាប់បានសិក្សាហើយក៏ធ្លាប់បានពិចារណាទៅតាមការដែលព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះក្នុងសំណួរទី1របស់ពុទ្ធិចាស់ ដែលបញ្ជាក់នៅក្នុងធัวទាំងឡាយដែលមានសមាធិជាប្រធានក្នុងទីនេះគុណម្ចាស់ដែលបានសិក្សាហើយនៅក្នុងអង្គតរនិកាយចេតកនិបាតហ្នឹងដែលព្រះអង្គសម្ដែងអំពីធัวមាន10ហើយមានកិច្ចផ្សេងផ្សេងគ្នាប៉ុន្តែពាក្យថាធัวទាំងឡាយក្នុងទីនេះរមែងមានព្រះនិព្វាន ជាបរិយោសានសេចក្តីត្រង់នេះកណាគុណម្ចាស់ស្បដីនឹងបានជ្រាបថាធัวដែលមានព្រះនិព្វានជាទីបំផុតធัวដែលមានព្រះនិព្វានជាបរិយោសាននេះគឺសំដៅនៅលើលោកត្រៈធัวលោកត្រៈធัวដែលជាហេតុនាំឲ្យបានសម្រេច នៅព្រះនិព្វានដែលជាទីបំផុតដែលមានព្រះនិព្វាននឹងជាប្រយោជន៍ជាទីបំផុតនៃប្រយោជន៍នៅក្នុងធัวទាំងឡាយព្រះអង្គទ្រង់ប្រាស់សម្ដែងសមាធិជាប្រធានជាប្រមុខនៅក្នុងទីនេះពួកធัวដែលមានជាសម្បយុទ្ធធัว ដោយមានចេតសិកទាំងឡាយផ្សេងផ្សេងដូចជាក្នុងការដែលកើតឡើងនៃសោតាបត្តមគចិត្តឬក៏សកតិគាមិមគចិត្តជាដើមនោះតែមានចេតសិកធัวច្រើនដែលមានចេតសិកធัวច្រើនក្នុងគណៈនៃសោតាបត្តមគចិត្តឬសកតិគាមិមគចិត្តហ្នឹង ចេតសិកធัวទាំងអស់នឹងឯងមានឯកកតាចេតសិកប្រមូលនៅចេតសិកនឹងឯងឲ្យប្រព្រឹត្តទៅនៅក្នុងអារម្មណ៍តែមួយនឹងដូច្នេះឯកកតាចេតសិកដែលជាតួសមាធិនេះក៏បានជាប្រមុខនៃចេតសិកធัวដោយអំណាចថាប្រមូលប្រមូលនៅពួកសម្បយុទ្ធធម៌ គឺធัวដែលប្រកបជាមួយគ្នានឹងសមាធិហ្នឹងឲ្យមូលនៅក្នុងអារម្មណ៍តែមួយអាហ្នឹងគឺដោយចិត្តរបស់ឯកកតាចេតសិកបើសិនជាមិនមាននៅឯកកតាចេតសិកដែលជាតួសមាធិទេនោះក៏មិនអាចមានអ្វីដើម្បីប្រមូលឬដើម្បីចងនៅពួកចេតសិកធម៌ដែលកើត រួមជាមួយគ្នាក្នុងខណៈនៃចិត្តនោះក្នុងគណៈនៃចិត្តតែមួយនោះឲ្យតាំងនៅក្នុងអារម្មណ៍តែមួយ ជាមួយគ្នាបានដែរហ្នឹងក្នុងការដែលចេតសកធัวសំដៅទៅរកអារម្មណ៍តែមួយជាមួយគ្នាបានគឺត្រូវតែអាស្រ័យឯកកតាចេតសិកប្រហែលដូច្នេះបានជាចិត្តគ្រប់ដួងទាំងអស់ទោះជាមានចេតសិក កើតរួមជាមួយតិចក្តីមានចេតសិកកើតរួមជាមួយច្រើនក្តីបណ្ណាបណ្ណាក្តីក្នុងនោះគឺត្រូវតែមានឯកកតាចេតសិកជាដរាបបើតែខ្វះឯកកតាចេតសិកហើយគឺចិត្តនិងចេតសិកមិនអាចកើតឡើងបានដែរគឺវាអត់មានអីដើម្បីធ្វើកិច្ចប្រមូលសមយុទ្ធធម៌នឹងឲ្យនៅក្នុងអារម្មណ៍តែមួយជាមួយគ្នាបានហើយកាលណាបើមិនអាចនៅក្នុងអារម្មណ៍តែមួយជាមួយគ្នាបាន ចិត្តនិងចេតសិកក៏មិនអាចកើតឡើងបានដែរសម្បយុទ្ធធម៌គឺមិនមានក្នុងលោកដូច្នេះដែលអាចមានសម្បយុទ្ធធម៌ទៅបានដោយសេចក្តីថាធម៌នឹងឯងកើតជាមួយគ្នារលត់ជាមួយគ្នាមានអារម្មណ៍តែមួយជាមួយគ្នានឹងអាស្រ័យវត្ថុជាមួយគ្នានោះហៅថាសម្បយុទ្ធធម៌ជាពិសេសក្នុងពេលនេះគឺថាមានអារម្មណ៍តែមួយជាមួយគ្នាបានដល់ចិត្តនិងចេតសិក ក្នុងការដែលមានអារម្មណ៍តែមួយជាមួយគ្នានេះមិនមែនអាស្រ័យសុភាវៈដតីក្រៅអំពីកិច្ចរបស់ឯកកតាចេតសិកឡើយណាស់ដែលធ្វើកិច្ចក្នុងពេលនេះព្រោះហេតុដូច្នេះទើបមានឈ្មោះយ៉ាងទៀតហៅថាសមាធិគឺដោយសេចក្តីថាតម្កល់នៅស្មើក្នុងអារម្មណ៍តែមួយជាមួយគ្នា ជាមួយគ្នាក្នុងទីនេះគឺចិត្តនិងចេតសិកនឹងឯងអញ្ចឹងយើងតែងប្រើថាមានយើងតែងប្រែពាក្យសមាធិនឹងថាមានអារម្មណ៍តែមួយតម្កល់នៅតាំងនៅក្នុងអារម្មណ៍តែមួយជាធម្មតាទេទៀតរឿងអារម្មណ៍តែមួយមិនចំពោះកុសលមិនចំពោះអកុសលមិនចំពោះវិបាកឬកិរិយាទេក្នុងខណៈដែលកើតឡើងក្នុងចិត្តមួយដួងមួយដួងនោះ គឺចំពោះចិត្តសឹកដែលប្រកបជាមួយគឺតែងតែប្រព្រឹត្តទៅនៅក្នុងអារម្មណ៍តែមួយជានិច្ចទោះជាថាពេលនឹងឯងឯកកតាចិត្តសឹកជាមិច្ឆាសមាធិក៏តែអារម្មណ៍តែមួយទោះជាពេលនឹងឯកកតាចិត្តសឹកកើតក្នុងកុសលជាសម្មាសមាធិក៏តែអារម្មណ៍តែមួយ ពាក្យថាក្នុងការដែលញ៉ាំងសម្បយុទ្ធធម៌ឲ្យប្រព្រឹត្តទៅនៅក្នុងអារម្មណ៍តែមួយដោយតិចនៃឯកកតាចេតសិកនេះឯងទៅឈ្មោះថាឯកកតាចេតសិកនេះជាប្រធានជាប្រមុខនឹងឈ្មោះថាជា សមាធិនឹងជាប្រមុខក្នុងពួកធម៌ទាំងឡាយដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វានដែលមានព្រះនិព្វាន ជាទីបំផុតក្នុងទីនេះគឺសម្ដៅយកលោកកតរៈធម៌នឹង កណ្ណាគុណម្ចាស់ទៀតនៅក្នុងការដែលប្រគុណម្ចាស់សាកសួរអំពីរឿងប្រធានដែរប៉ុន្តែព្រះអង្គសម្ដែងថាចិត្តដែលជាប្រធានក្នុងទីនេះគឺខុសអំពីរឿងសមាធិដែលជាប្រធានក្នុងទីនេះគឺសំដៅយកចិត្តនឹងឯងជាប្រធានលើចេតសិកធัวទាំងឡាយដោយសេចក្តីថាម៉េចដោយសេចក្តីថាចិត្តជាធំ ចិត្តជាប្រធាននៅក្នុងការដឹងអារម្មណ៍វិជាអ្នកអ្នកលក្ខណៈគឺវិញ្ញាណនឹងមានលក្ខណៈដឹងច្បាស់នៅអារម្មណ៍ហើយជាធម្មតាចិត្តតែងតែជាធំនៅចេតសិកធម៌នឹងចំពោះការកើតឡើងនៃចិត្តសូម្បីចេតសិកខ្លះមិនកើតក៏ដោយតែចិត្តនៅតែអាចកើតឡើងបាននឹងយើងត្រូវ ឲ្យបានជ្រាប ចំពោះសម្បយុទ្ធធម៌ដែលមានចិត្តជាប្រធានគឺចំពោះចិត្តដែលកើតឡើងនោះសូម្បីចេតសិកខ្លះមិនកើតក៏ចិត្តនៅតែអាចកើតឡើងបានដែរឧទាហរណ៍ថានៅពេលដែលចិត្តកើតឡើងនោះមិនដែលមានប្រភេទនៃចេតសិកទាំង52រួមជាមួយគ្នាចិត្តមួយដួងទេហ្នឹងចំពោះចិត្តខ្លះមានចេតសិកត្រឹមតែ7ចេតសិកខ្លះ ចំពោះចិត្តខ្លះមានចេតសិកត្រឹមតែ7ចំពោះចិត្តខ្លះមានចេតសិក10អញ្ចឹងទៅដែលកើតរួមជាមួយចិត្តខ្លះមានចេតសិក11ចិត្តខ្លះមានចេតសិក12អញ្ចឹងទៅចិត្តខ្លះក៏មានចេតសិក15អីចឹងទៅហើយចិត្តខ្លះក៏មានចេតសិកកើតរួមជាមួយលើសពី15ទៅមាន18មាន19មាន20មាន21មាន22អីចឹងទៅហើយនឹងមានដល់ទៅ ច្រើនជាងនឹងដែរដល់ទៅ30អីចឹងឬក៏ជាង30ដែរប៉ុន្តែមិនគ្រប់ទាំង52ទេដូច្នេះជាការសម្ដែងឲ្យឃើញថាចំពោះចិត្តដែលកើតឡើងគឺថាត្រូវតែមានចេតសិកកើតរួមជាមួយកពិតមែនហើយប៉ុន្តែទោះជាចេតសិកខ្លះមិនកើតក៏ដោយតែចិត្តនៅតែអាចកើតឡើងបានផ្ទុយមកវិញចំពោះចេតសិកកាលណាបើចិត្តមិនកើតហើយគឺចេតសិកឯណាក៏មិនអាចកើតឡើងបានដែរ កាលណាបើចិត្តមិនកើតហើយចេតសិកឯណាក៏មិនអាចកើតបានជាដាច់ខាតត្រង់កន្លែងនេះឯងដែលឈ្មោះថាចិត្តជាប្រធាននឹងតែប្រធានក្នុងទីនេះគឺដោយព្រះបល័យសម្ដែងថាមโนពពាំងកមីដោយអំណាចថាជាការដល់មុនជាការដល់មុនក្នុងទីនេះមិនមែនបានសេចក្តីថាចិត្តកើតឡើងមុនទៅចេតសិកដែលជាសម្បយុទ្ធធម៌នឹងកើតឡើងក្រោយទេ នឹងចឹងប៉ុន្តែហេតុអ្វីទៅឈ្មោះថាដល់មុនដោយសេចក្តីថាជាប្រធានជាធំនឹងឯងនឹងនឹងព្រាបបីដូចពាក្យដែលយើងនិយាយថាព្រះរាជាស្ដេចជាមកហើយក៏យើងមិនចាំបាច់និយាយដល់ទៅរាជបរោះឬក៏និមឺនមុខមន្ត្រីដែលហែហោមអមដំណើរព្រះរាជាទេ គឺយើងនិយាយសម្ដៅយកព្រះរាជាជាធំ ជាប្រធានប៉ុន្តែជាមួយគ្នានឹងដំណើរយាងរបស់ព្រះរាជាក៏ត្រូវតែមាន រាជបរោះមានតែមើលមុខមន្ត្រីហើយហោមអមដំណើរ ជាប្រកិត្តិយសរបស់ព្រះរាជានឹងអញ្ចឹងគឺត្រូវនឹងជាងនឹងអញ្ជើញមកនឹងគឺត្រូវព្រមគ្នាប៉ុន្តែ ដោយអំណាចព្រះរាជាជាធំទៅ ពោលសម្ដៅយកព្រះរាជាតែមួយព្រះអង្គប៉ុណ្ណោះថាស្ដេចទ្រង់យាងមកហើយដោយនិយាយពាក្យថាចិត្តទៅបាតៈអញ្ចឹងគឺជាការកើតឡើងនៃចិត្តប៉ុន្តែជាធម្មតាការកើតឡើងនៃចិត្តក៏តែងតែមានចេតសិកកើតរួមជាមួយប៉ុន្តែមិននិយាយថាចេតសិកកបាតៈគឺការកើតឡើងនៃចេតសិកគឺមិននិយាយយកចេតសិកជាធំទេគឺយកចិត្ត គឺការកើតឡើងនៃចិត្តប៉ុន្តែនៅពេលដែលមានពាក្យថាចិត្តតុបាតិយើងត្រូវជ្រាបថាមានចេតសិករួមជាមួយចិត្តជាដាច់ខាតនឹងអញ្ចឹងត្រូវតែមានចេតសិកកើតរួមជាមួយទោះជាចេតសិកខ្លះមិនកើតក៏ដោយហ្នឹងអញ្ចឹងចំកន្លែងហ្នឹងដែលឈ្មោះថាមានចិត្តនឹងឯងជាធំមានចិត្តជាប្រធានហ្នឹង ចំពោះសេចក្តីនេះក៏កណាគុណម្ចាស់ក៏បីនឹងបានជ្រាបអំពីពាក្យថាចិត្តដល់មុនគឺជាប្រធានចំពោះចេតសៈប៉ុន្តែចំពោះសមាធិដែលជាប្រធានក្នុងទីនេះគឺកណាគុណម្ចាស់ក៏បីនឹងបានជ្រាបថាការប្រព្រឹត្តទៅនៅក្នុងធัวទាំងឡាយដែលជាលោកបត្តរៈដែលមានព្រះនិព្វានជាទីបំផុតនោះដែលឈោមទៅរកព្រះនិព្វាន មានព្រះនិព្វានជាប្រយោជន៍សាមធัวនេះជាលោកបត្តរៈកាលណាពុទ្ធចាស់ក៏បីនឹងបានជ្រាបអំពីការចម្រើននៅធัวដែលជាលោកបត្តរៈនៅក្នុងធัวដែលជាលោកបត្តរៈក្នុងអរិយមេអង្គ8ប្រការកាលណាពុទ្ធចាស់ក៏បានជ្រាបហើយថាមានសម្មាទិដ្ឋិមានសម្មាសង្កប្បៈសង្គ្រោះនៅក្នុងបញ្ញាខណ្ឌ ខណ្ឌក្នុងទីនេះមិនមែនជាខណ្ឌនៅក្នុងខណ្ឌ5ទេខណ្ឌក្នុងទីនេះគឺជាកងជាផ្នែកជាពួករបស់បញ្ញាអញ្ចឹងហើយចំពោះសម្មាវាចាសម្មាកមន្តោសម្មាអាជីវោអានឹងសង្គ្រោះនៅក្នុងសីលខណ្ឌចំពោះសម្មាវាយាមោសម្មាសតិសម្មាសមាធិសង្គ្រោះនៅក្នុងសមាធិខណ្ឌដូច្នេះសិលសមាធិបញ្ញា នៅក្នុងអរិយមេអង្គ8ប្រការមានសមាធិទេមានសមាធិសំបីកើតមួយខណៈនៃសោតាបត្តមៈក៏ឈ្មោះថាសមាសមាធិក្នុងខណៈនោះសំបីត្រឹមតែជាខនិកសមាធិក៏ឈ្មោះថាសមាសមាធិដោយសមាធិដែលកើតនៅក្នុងការមានសតិរលឹកដឹងនៅរូបធម៌និងនាមធម៌ការដែលមានសតិសិក្សារឿយរឿយ នៅធัวពិតដែលមានក្នុងជីវិតប្រចាំថ្ងៃរហូតដល់ទៅមានបញ្ញាចម្រើនឡើងឃើញធัวពិតក្នុងជីវិតប្រចាំថ្ងៃនេះពុំមែនជាសัพបកលទូខ្លួនគឺជាធម្មាដោយអត្ថាអនត្តាគឺមិនមែនជាសัพបកលអញ្ចឹងក្នុងខណៈដែលមានសតិរលឹកដឹងហ្នឹងក៏មានឯកកតាចេតសិកដែលជាតួសម្មាសមាធិ ប្រព្រឹត្តទៅនៅក្នុងខណៈដែលមានសតិមិនដែលថាក្នុងខណៈដែលមានសតិថ្នាក់សតិប្បដ្ឋានហ្នឹងមិនបានមានសមាធិផងនោះទេគឺត្រូវតែមានសមាធិពីព្រោះសមាធិគឺជាតួឯកកតាចេតសិកតែងកើតគ្រប់ចិត្តទាំងអស់ដូច្នេះក្នុងខណៈដែលមានសតិរលឹកដឹងរូបធម៌និងនាមធម៌សំបីសតិនេះនៅក្នុងកាមាវចរៈកុសល ក៏ពិតមែនប៉ុន្តែឯកកតាចេតសិកនេះក៏ជាទួសម្មាសមាធិដែលជាកាមាវចរៈកុសលដែលនៅក្នុងភូមិកាមដូចគ្នាតែមានអារម្មណ៍មួយជាមួយគ្នាការដែលមានអារម្មណ៍តែមួយជាមួយគ្នាគឺមានបរមត្តធម៌ជាអារម្មណ៍ដែលជារូបធម៌ដែលជានាមធម៌សូម្បីកុសលនោះតាំងនៅក្នុងកាមាវចរៈកុសលក៏ដោយតែជា ឧបការៈជាឧបនិស្សយបច្ច័យដោយសេចក្តីចម្រើនរឿយរឿយអាចដើម្បីញ៉ាំងលោកតរៈកុសលឲ្យកើតឡើងដែលលោកតរៈកុសលនឹងតាំងនៅក្នុងភូមិលោកតរៈនឹងចឹងដំណើរនៃវិបស្សនាញាណដែលប្រព្រឹត្តទៅប្រកណាគុណម្ចាស់ក៏បីនឹងបានសិក្សាគឺថាជាការប្រព្រឹត្តទៅនៃកាមាវចរៈកុសលទាំងអស់ តាំងតែអំពីនាមរូបរិ